សួស្តីបងប្អូនសិស្សានុសិស្សថ្នាក់ទី7ទាំងអស់គ្នាបាទវាត្រឡប់ជួបជាមួយលោកគ្រូនៅវីដេអូបង្រៀនមុខវិជ្ជាផែនដីវិទ្យាថ្នាក់ទី7បាទចំពោះទី2ចលនានៃភពផែនដីមេរៀនទី1ចលនារង្វិលរបស់ភពផែនដីបាទចឹងនៅក្នុងវីដេអូនេះយើងនឹងសិក្សានៅក្នុងជំពូកថ្មីបាទហើយក៏មេរៀនថ្មីដែរបាទ ចឹងមេរៀនក្នុងជំពូកទី1បាទយើងបានបញ្ចប់វាបាទរួចរាល់អស់ហើយមកដែរបាទហើយតើតើវីដេអូមុនគឺលោកគ្រូក៏បានដាក់សំណួរកិច្ចការផ្ទះមួយឲ្យបងប្អូនធ្វើទាំងអស់គ្នាណាបាទតើបងប្អូនទាំងអស់គ្នាមានបានធ្វើដែរទេបាទនៅសំណួរកិច្ចការផ្ទះដែលលោកគ្រូបានដាក់អូខេអូខេចឹងកុំឲ្យខាតពេលវេលាបាទរបស់យើងយូរបាទយើងនឹងចូលសិក្សាមេរៀនថ្មី បាទទាំងអស់គ្នាតែមុននឹងចូលដល់មេរៀនថ្មីលោកគ្រូនឹងកែកិច្ចការផ្ទះជាមុនសិនណាបាទតោះឥឡូវយើងទៅមើលកិច្ចការផ្ទះទាំងអស់គ្នាបាទចឹងសំណួរទី1បាទជាសំណួររំលឹកមេរៀនបាទដូចនេះដែលហៅថាផ្កាយព្រះគ្រួបាទតាមមានបងប្អូនណានៅចាំទេបាទយមន័យរបស់វាបាទតើផ្កាយព្រះគ្រួមានន័យដូចនេះណាអូខេ ចំផ្កាយព្រះគ្រុសណាគឺជាដុំសិលាឬបំណែកភព មានទំហំខុសៗគ្នាអណ្ដែតក្នុងលំហចន្លោះភពអង្គារនិងភពព្រះហស្ថបាទចាំន័យថាផ្កាយប្រកើវាគឺជាដុំសិលាបាទហើយវាអណ្ដែតនៅក្នុងលំហណាចន្លោះភពអង្គារនិងភពព្រះហស្ថអូខេតោះ ឈុតអសំណួរទី2គឺជាសំណួរកិច្ចការផ្ទះរបស់យើងបាទដែលលោកគ្រូបានដាក់ឲ្យពួកយើងធ្វើបាទតាភពផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យមានចម្ងាយប្រមាណគីឡូម៉ែត្របាទជាងយើងបានសិក្សារួចមកហើយការពេលវីដេអូមុនណាបាទនិយាយដល់ពីចម្ងាយបាទរវាងភពផែនដីនិងព្រះអាទិត្យបាទតើវាមានចម្ងាយប្រមាណគីឡូម៉ែត្របាទមានប្រហែលជាចាំទេ អូខេណាគឺវាមានចម្ងាយ150លានគីឡូម៉ែត្របាទចឹងមានន័យថាភពផែនដីយើងគឺវាធ្វើដំណើរទៅវិញព្រះអាទិត្យហ្នឹងគឺមានចម្ងាយប៉ុណ្ណឹងណាបាទ150លានគីឡូម៉ែត្របាទជាចម្ងាយចេញពីព្រះអាទិត្យមកអឺលើភពផែនដីយើងណាអូខេអូខេចឹងសំណួរកិច្ចការផ្ទះលោកគ្រូសូមបញ្ចប់តែត្រឹមប៉ុណ្ណឹងឥឡូវនេះយើងចូលដល់មេរៀនថ្មីក្នុងជំពូកថ្មីរបស់យើងបាទ ចឹងនៅក្នុងចំពុកទី2របស់យើងយើងសិក្សាអំពីចលនារបស់ភពផែនដីណាបាទចឹងបងប្អូនបើសិភើពុំមកទំព័រទី267បាទអូខេណាហើយក្នុងមេរៀនទី1បាទចលនារង្វិលរបស់ភពផែនដីណាអូខេចឹងកន្លែងនេះលោកគ្រូផ្លិតសេភពចូលណាបាទក្នុងចំណងជើងនេះចឹងគេដាក់ភពផែនដីណាដល់ពេលលោកគ្រូសេមកគឺវាបាត់ភពអី អូខេអញ្ចឹងគឺសូមតកាយវាបន្តិចដើម្បីឲ្យវាត្រឹមត្រូវតាមបាទណាត្រឹមត្រូវទៅតាមអ្វីដែលជាមេរៀនរបស់យើងណាបាទអូខេតោះយើងបន្តទៀតអូខេចំពោះទី2ចលនារបស់ភពផែនដីបាទចំពោះបើកសៀវភៅពុំមកទំព័រទី267បាទពីគឺជាចំពុករបស់យើងបាទ ហើយមេរៀនទី1ចលនារង្វិលរបស់ភពផែនដីណាបាទខេចាំវិញនៅទំព័រទី268ដល់271បាទចាំបងប្អូនបើកសិភពអឺបើកសិភៅពុំទាំងអស់គ្នាមកបាទដើម្បីសិក្សាណាអូខេចាំមុននឹងចូលដល់សាច់មេរៀនរបស់យើងដូចជាខ្លឹមសារមេរៀនអញ្ចឹងយើងនឹងសិក្សាអំពីផ្ដើមមេរៀនសិនបាទអញ្ចឹងផ្ដើមមេរៀនរបស់យើងណាបាទ គេនិយាយអំពីបាទណាចលនារបស់ភពផែនដីបាទចេះមើលរូបភាពទាំងអស់គ្នាបាទនេះគឺជារូបភាពបាទណាតើតើទៅនឹងចលនារបស់ភពផែនដីរបស់យើងណាអូខេតោះចឹងផ្ដើមមេរៀនរបស់យើងបាទចឹងគឺមាន2ចំណុចអូខេចំណុចទី1ណាភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យសុទ្ធតែធ្វើ ចលនាវិលជវិញខ្លួនឯងនិងវិលជវិញព្រះព្រះអាទិត្យបាទបាទបងប្អូនឃើញហ្នឹងបាទអានេះគឺគេកំណត់សម្គាល់គឺជាភពណាអូខេហើយតកតងនឹងអឺផ្ទាត់នេះបាទអានេះវាគឺជាកន្លងបាទរបស់ភពធ្វើចលនាបាទហើយចំណុចកណ្ដាលវានេះគឺជាព្រះអាទិត្យបាទ ហើយតទៅនឹងបន្ទាត់មួយពូប្រឆិតជាមួយនឹងភពហ្នឹងគេហៅវាគឺជាអបាទគឺជាអអពោរបស់ភពហ្នឹងណាអូខេហើយតទៅនឹងវងបាទនៅពីលើវាណាអាហ្នឹងគឺជាគេសម្គាល់ទៅលើការវិលជួយខ្លួនឯងណាអូខេការវិលជួយខ្លួនឯងហើយតើបន្ទាត់នេះណាតែមានសញ្ញាព្រួញទៅមុខនេះបាទអាហ្នឹងគេ ក៏លោកសម្គាល់ថាវាជាការវល់ជំនាញព្រះព្រះអាទិត្យបាទវាជាការវល់ជំនាញព្រះអាទិត្យអូខេចឹងចំណុចទី2ណាការធ្វើចលនានេះបាទជាមានថាការធ្វើចលនាទាំងវល់ជំនាញខ្លួនឯងនិងទាំងការវល់ជំនាញព្រះអាទិត្យហ្នឹងគឺវាបង្កើតឲ្យមានពេលយប់បាទឲ្យមានពេលថ្ងៃបាទឲ្យមានអាកាសធាតុបាទនិងរដូវប្រដេញគ្នាឥតឈប់ឈរពេញមួយឆ្នាំបាទ អូខេណាពេញមួយឆ្នាំបាទចាំន័យថារដូវនៅលើភពផែនដីយើងដូចជាអាកាសធាតុបាទដូចជាយប់និងថ្ងៃដែលកើតមានជារៀងរាល់ពេលបាទជារៀងរាល់ខែគឺវាកើតឡើងដោយសារតែចលនារបស់ភពបាទជាចលនារបស់ភពបាទអូខេចឹងផ្ដើមមេរៀនគឺគ្រូសូមបញ្ចប់តែប្រនេះបាទយើងនឹងចូលដល់ចំណុចទី1បាទយើងនឹងសិក្សាអំពីចលនាភពផែនដី បាទចឹងនៅក្នុងចំណុចនេះលោកគ្រូក៏មានសំណួរមួយសួរបងប្អូនអរគ្នាដែរតើភពផែនដីមានចលនាអ្វីខ្លះបាទណាអូខេចឹងយើងផ្ដើមមេរៀនបាទបងប្អូនបាទបងប្អូនសង្កេតមើលបងប្អូនក៏ជាច្រើនចេញហើយណាមានចលនាខ្លះចឹងយើងមើលរូបភាពទាំងអស់គ្នាបាទអូខេណាយើងមើលចម្លើយត្មងទៅបាទចឹងភពផែនដីណាគឺវាមានចលនា2 បាទចលនាទី1គឺជាចលនារង្វិលខ្ញើបាទនិងចលនាមួយទៀតជាចលនារង្វិលជុំបាទតើចលនាទាំងពីរហ្នឹងវាមានន័យដូចណាបាទដូចនេះហៅថាចលនារង្វិលខ្ញើអ្វីទៅគឺជាចលនារង្វិលជុំណាអូខេឥឡូវយើងបន្តទៀតបាទអញ្ចឹងសំណុំបន្តទៀតដូចដូចម្ដេចដែលហៅថាចលនារង្វិលខ្ញើបាទ work ខ្ញាល់បាទពាក្យថា work ខ្ញាល់បាទណាមានថាម៉េចអូខេចឹង work ខ្ញាល់ណាបាទយើងសិក្សាវាទៅគឺជាការ work ជាមួយខ្លួនឯងបាទ work ជាមួយខ្លួនឯងបាទចឹងរវល់ខ្ញាល់ណាបាទរវល់ខ្ញាល់ជាចលនាវល់ជាមួយខ្លួនឯងគឺវាវល់បាទបានមួយជុំមានថេរវេលា24ម៉ោង ឬមួយថ្ងៃនៃភពផែនដីបាទតើតើរបបខ្ញានេះដែលមានរយៈពេល24ម៉ោងនេះគឺគេសំដៅតែនៅលើភពផែនផែនដីយើងទេណាដោយសារតែយើង កំពុងតែសិក្សាអំពីផែនផែនដីណាប៉ុន្តែបើសិនជារង្វើខ្ញា នៅលើភពផ្សេងទៀតណាក្រៅពីភពផែនដីនេះ គឺរយៈពេលរង្វើខ្ញា វាមួយជុំនេះគឺមានថេរវេលាគឺមិនមែន24ម៉ោងទេណាគឺវាខុសគ្នាណា គឺវាខុសគ្នាបាទគឺវាខុសគ្នាអូខេអញ្ចឹងកុំយកច្រឡំថាភពណាក៏មានរយៈពេល24ម៉ោងណាគឺវាមិនមែនចឹងទេណាគឺវាខុសគ្នាអូខេតោះយើងបន្តទៀតអញ្ចឹងសំណួរទី2ដូចនៅអសន្ទុះណាគឺសំណួរទី3ហើយណាលោកគ្រូសុំច្រឡំសំណួរទី2ណាដូចមិនដែលហៅថាចលនារង្វជុំបាទបាទ អមិញចលនាវល់ខ្ញាំងគឺថាវាវល់ជាមួយខ្លួនឯងបាទអញ្ចឹងចលនាវល់ជុំបាទមានថាវល់ជុំវិញណាតែវាវល់ជុំវិញអ្វីតោះយើងមើលអរគ្នាបាទអញ្ចឹងចលនាវល់ជុំជាចលនាវល់ជុំវិញប្រតិទិនបាន ver ជាមួយប្រតិទិនហើយការ ver របស់វានេះគឺបានមួយជុំប្រតិទិនហ្នឹងគឺវាប្រយោគពេល365ថ្ងៃនិង6ម៉ោងបាទ អាហ្នឹងគេសំដៅទៅលើតែភពផែនដីយើងទេណាបានវាជុំលើភពផែនដីយើងបានមួយជុំព្រះអាទិត្យគឺប្រយៈពេល365ថ្ងៃនិង6ម៉ោងបាទប៉ុន្តែបើសិនជានៅលើភពផ្សេងផ្សេងទៀតក្រៅពីភពផែនដីយើងគឺរង្វិលជុំវាជុំវិញព្រះអាទិត្យហ្នឹងគឺមានរយៈពេលគឺខុសគ្នាជាមួយនឹងរយៈពេលភពផែនដីយើងបាទគឺខុសគ្នាណាគឺខុសគ្នាគឺវាដូចគ្នាទេណាបាទ អូខេឥឡូវយើងបន្តទៀតទៅលើសំណួរបន្តបន្តណាបាទយល់ដឹងហើយថា verb ចុងនិង verb ខ្ញាគឺវា ប្រើរយៈពេលគឺខុសគ្នាហើយណាប៉ុន្តែតើតើនឹងការ verb ខ្ញានិង verb ចុងវាប្រើលម្អឿនដូចម្ដេចប្រើលម្អឿនប្រមាណគីឡូម៉ែត្រណាក្នុង1ម៉ោងឬក៏ក្នុង1វិនាទីហ្នឹងដើម្បី verb ជំវិញបាទខ្លួនឯងបានមកជុំឬក៏ verb ជំវិញព្រះអាទិត្យហ្នឹងបានមកជុំណាអូខេតោះឲ្យយើងសិក្សាអរគ្នាមកចឹងចឹងសំណួរបន្តទៀត បាទគេថាតាភពផែនដីណាវិលជាមួយព្រះអាទិត្យបានល្បឿនសំទុះដោយល្បឿនប្រមាណគីឡូម៉ែត្របាទបាទណាអាហ្នឹងគឺជាចលនាគេបងប្អូនបាទបាទវាវិលជាមួយព្រះអាទិត្យណាល្បឿនរបស់ព្រះអាទិត្យណាអូខេអញ្ចឹងគឺជាចលនាវិលអង្វរជុំបាទចឹងល្បឿនប្រមាណណាបាទចឹងផែនដីវិលជាមួយប្រតិទហ្នឹងគឺដោយល្បឿន30គីឡូម៉ែត្រក្នុង1វិនាវិនាទីបាទ ចុះរវល់ខ្ញាល់វិញណារវល់ខ្ញាល់រវល់ជាមួយខ្លួនឯងហ្នឹងគឺដល់ល្បិនល្មាបាទណាអូខេយើងសិក្សាមកចឹងតើផែនដីវល់ជាមួយខ្លួនឯងដល់ល្បិនប្រមាណគីឡូម៉ែត្រក្នុង1ម៉ោងបាទតោះចឹងផែនដីវល់ជាមួយខ្លួនឯងណាដល់ល្បិន1600គីឡូម៉ែត្រក្នុង1ម៉ោងបាទក្នុង1ម៉ោងគឺវាវល់លឿនបាទគឺវាវល់លឿនណាបាទអូខេ ចាឥឡូវយើងក្លែកមករូបភាពមកចាបាទរូបភាពនេះដូចជារូបភាពមុននឹងបន្តិចទេប៉ុន្តែខុសគ្នាត្រង់ថាមិញគឺវាជារូបភាពសខ្មៅហើយរូបភាពនេះគឺជារូបភាព color បាទប៉ុន្តែតកតងនេះគឺវាដូចតែគ្នាទេបាទមានកន្លងរបស់ភពបាទហើយមានតទៅនឹងភពដែលធ្វើដំណើរហ្នឹងគឺជាមួយព្រះអាទិត្យបាទមានគីពុះជាអពោរបស់ភពហ្នឹងបាទ មានជាដាក់ទៅទៅនឹងសញ្ញានៃការវិលជាមួយខ្លួនឯងគេហៅថារវល់ខ្ញាល់នេះឯងណាបាទហើយចំណុចកណ្ដាលនេះវាគឺជាព្រះអាទិត្យណាបាទអានេះគឺជារូបភាពនៃចលនារបស់ផែនដីណាបាទអញ្ចឹងមិនមែនថាភពផែនដីយើងមានចលនាពីរណាបាទអញ្ចឹងរាល់ភពទាំងអស់ដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងសុទ្ធតែមានចលនាពីរដូចគ្នាគឺចលនារបស់ខ្ញាល់ចលនារបស់របស់ជុំបាទគឺសុទ្ធតែមានទាំងអស់ បាទវាខុសគ្នាត្រង់ថារយៈពេលដែលវាប្រខ្ញានិងរយៈពេលដែលវាជុំគឺមានពេលខុសគ្នាមានបាទមានពេលវេលាខុសគ្នាអញ្ចឹងទៅណាអូខេអូខេទាំងចំណុចទី1គឺលោកគ្រូសូមបញ្ចប់បាទឥឡូវយើងឈានចូលដល់ចំណុចទី2បន្តទៀតណាបាទអញ្ចឹងចំណុចទី2របស់យើងគឺយើងសិក្សាអំពីថ្ងៃនិងយប់បាទ បងប្អូនគាត់ជាដឹងណាថ្ងៃនឹងយប់យើងគាត់ជាជួបគាត់ជាឃើញមែនទេបាទចឹងនៅពេលយប់គឺព្រះអាទិត្យគឺវាអត់ចេញពន្លឺទេមែនទេបាទគឺវាលិចបាត់ហើយចឹងវាបំភ្លឺមកវិញនៅពន្លឺរបស់ព្រះព្រះច័ន្ទបាទនៅពេលដែលព្រះច័ន្ទចាប់ផ្ដើមភ្លឺណាបែខេបន្តមកទៀតដល់ពេលព្រះអាទិត្យរះមកវិញណាបាទចាំតទៅព្រះអាទិត្យរះវិញយើងហៅវាថាពេលពេលថ្ងៃបាទចឹងពេលថ្ងៃ នោះពលឺព្រះចាំងក៏វាឈប់អឺបំភ្លឺលើភពផែនដីយើងទៀតហើយណាបាទអញ្ចឹងវាបាត់ព្រះច័ន្ទប៉ុន្តែវាជំនួសដោយផែនសន្ទុះណាគឺវាជំនួសដោយព្រះអាទិត្យមកវិញណាអូខេអូខេណាយើងក៏ជាដឹងកន្លែងហ្នឹងណាហើយក៏យល់ដែរអូខេចុះតើតើថ្ងៃនៃយប់ណាវាកើតឡើងដោយយ៉ាងដូចម្ដេចណាកន្លែងយ៉ាងដូចម្ដេចបាទតាចាគូមានសំណួរបាទណាហើយបន្ទាប់ពីគូដាក់សំណួរហើយ ក៏លោកគ្រូមានរូបភាពឲ្យបងប្អូនមើលតអូខេដែរណាបាទនេះគឺជារូបភាពថ្ងៃនឹងយប់ណាអូខេថ្ងៃនឹងយប់ណា day and night បាទជាយើងកលែកមើលណាបាទអានេះគឺជារូបភាពភពផែនដីយើងមែនទេបាទហើយតតនេះគឺជាព្រះអាទិត្យមែនអត់បាទយើងឃើញលើភពផែនដីយើងឃើញមានតតងផ្នែកភ្លឺនិងផ្នែកងើទេយើងកលែកមើលបាទណាចាំហេថាផ្នែកដែលភ្លឺ គឺជាផ្នែកដែលឆើមជាមួយនឹងពលឺព្រះអាទិត្យមែនទេយើងឃើញអត់នេះបាទនេះគឺជាព្រះអាទិត្យមែនទេចឹងនៅដែលព្រះអាទិត្យចាំងមកណាបាទវាជះពលឺមកចំផ្នែកមួយខាងរបស់ផែនដីចឹងផ្នែកនេះវាភ្លឺមែនទេបាទចឹងកាលណាវាភ្លឺវាគឺជាពេលពេលថ្ងៃបាទប៉ុន្តែផ្នែកមួយខាងទៀតណាផ្នែកមួយខាងទៀតដែលវាមិនឆើមជាមួយពលឺព្រះអាទិត្យបាទ ពាក្យថាមិនឆើមគឺវាមិនបានទទួលពន្លឺព្រះអាទិត្យមកឯណាបាទគឺវានៅពីក្រោយការឆើមហ្នឹងហើយណាហើយខេអញ្ចឹងផ្នែកដែលងងឹតនេះជាផ្នែកដែលមិនឆើមជាមួយព្រះអាទិត្យហ្នឹងគេហៅវាថាពេលពេលយប់បាទដោយសារវាអាចបានទទួលពន្លឺពីព្រះអាទិត្យទេណាអញ្ចឹងវាងងឹតហើយណាអូខេចឹងមានន័យថាម៉េចណាថ្ងៃនៅយប់លើភពផែនដីហ្នឹងកើតឡើងដូចនេះណាបាទចឹងតើតង់ថ្ងៃយប់ហ្នឹងណា វាកើតឡើងពីចលនាមួយណាបាទយើងដឹងហើយថាភពផែនដីគឺមានចលនាពីរណារវល់ខ្ញានិងរវល់ជុំបាទតាតតរវល់ទាំងពីរហ្នឹងរង្វល់មួយណាដែលបង្កើតឲ្យមានពេលថ្ងៃនិងយប់បាទយើងដឹងថារង្វល់ជុំគឺវល់ជាមួយព្រះព្រះអាទិត្យមែនទេបាទបើសិនជាវាអត់មានរង្វល់ខ្ញាល់ទេយើងសម័យមើលសិនតែមានរង្វល់ខ្ញាល់ទេផែនដីវានៅនឹង បាទនឹងតកល់មួយកន្លែងចឹងប៉ុន្តែ វាវិលជាមួយព្រះអាទិត្យមែនណាបាទវានៅតែវិលជាមួយព្រះអាទិត្យនេះចឹងផ្នែកភ្លឺវានៅតែភ្លឺរហូតមែនទេបាទផ្នែកភ្លឺវានៅតែភ្លឺរហូតហើយផ្នែកងងឹតគឺវានៅតែងងឹតរហូតបាទយើងសម័យមើលបាទសម័យមើលឃើញចឹងអត់ណាបើសិនជាវាអត់មានវល់ខ្ញាល់ការវល់ជាមួយខ្លួនឯងយើងសម័យមើលតើថ្ងៃនឹងយប់វាប្រកាសជា មានរយៈពេលស្មើគ្នាហើយណា ហើយ ផ្នែកណាហើយផ្នែកណាដែលភ្លឺគឺវាភ្លឺជាប់រហូត បាទពេញមួយឆ្នាំហើយផ្នែកណាដែលងងឹតគឺវាងងឹតជាប់រហូតពេញមួយឆ្នាំដូចគ្នាណាបាទអូខេអញ្ចឹងតើតើនឹងបង្កើតឲ្យមានយប់នៅថ្ងៃហ្នឹងគឺវាកើតឡើងដោយសារចលនារបស់ខ្ញុំណាបាទអញ្ចឹងដោយសារតាមានការវល់ជាមួយផ្នែកនេះហើយណាឃើញទេ ចឹងកាលណាវល់ជាមួយខ្លួនឯងចឹងផ្នែកភ្លឺនេះមែនទេដបងផ្នែកភ្លឺចឹងកាលណាផ្នែកភ្លឺផ្លាស់ទីឃើញទេមើលតាមស្នេហ៍ពលគ្រូមកណាចឹងកាលណាផ្លាស់ទីមកផ្នែកងឹតបាទចឹងផ្នែកភ្លឺនេះគឺវាជំនួសដោយផ្នែកងងងឹតនេះវិញមែនទេបាទហើយផ្នែកអង្កត់នេះគឺវាចំនួនដល់ផ្នែកផ្នែកភ្លឺវិញបាទអញ្ចឹងចលនាវិលជាមួយខ្លួនឯងបន្តបន្តហ្នឹងគឺវាបង្កើតឲ្យមានថ្ងៃហ្នឹង នឹងយប់បាទថ្ងៃនឹងយប់អូខេណាយកគូបញ្យោប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងយល់ណាបាទយកគូចង់ស្អកកឲ្យនិយាយមិនតិចសមហ្នឹងអូខេចឹងថ្ងៃនឹងយប់ណាគឺលើភពផែនដីយើងហ្នឹង គឺវាកើតឡើងពីចលនារបស់ខ្ញារបស់ផែនដីណាហើយផ្នែកដែលវិលឆោមនិងពលិបអាទិត្យបាទនេះណាបាទគេហៅថាពេលថ្ងៃបាទ ហើយផ្នែកមួយទៀតនេះផ្នែកមួយទៀតណាបាទដែលមិនឆោមនឹងពន្លឺព្រះអាទិត្យណាអូខេហ្នឹងកាយនេះគឺជាពន្លឺណាមិនបលឺទេណាគឺពន្លឺបាទពន្លឺព្រះអាទិត្យគេហៅថាពេលពេលយប់បាទនេះណាគេហៅពេលយប់អូខេចឹងគ្រូសង្ឃឹមថាបងប្អូននឹងយល់ណាអូខេតោះយើងបន្តទៀតអូខេឥឡូវគ្រូមានសំណួរបន្តទៀតបាទ តើរយៈពេលវែងខ្លីនៃថ្ងៃនឹងយប់បណ្ដាលមកពីអ្វីបាទអញ្ចឹងបងប្អូនតែងសម្គាល់ឃើញអត់ថាចំណុចខែខ្លះពេលថ្ងៃគឺវែងជាងពេលយប់មែនទេបាទហើយខែខ្លះណាពេលយប់គឺវែងជាងពេលថ្ងៃបាទគេយូរនៅយូរនៅតែភ្លឺសោះបាទដល់ពេលអឺថ្ងៃខ្លីជាងពេលយប់បាទណាតើងាកតិចគឺយប់ឯងបាទងាកតិចគឺយប់មក ចឹងអាហ្នឹងវាបណ្ដាលមកពីអ្វីបាទនិយាយដល់ហៅថាភពផែនដីគឺវាមានលក្ខណៈថាអមួយណាអពោវាមួយគឺវាត្រេតបាទចឹងការត្រេតរបស់អពោនឹងហើយណាដែលធ្វើឲ្យបាទថ្ងៃនឹងយប់គឺមានរយៈពេលវែងខ្លីណាបាទចឹងរយៈពេលវែងខ្លីនៃថ្ងៃយប់ណាគឺបណ្ដាលមកពីការត្រេតនៃអពោបាទក្នុងកម្រិតមុំ232បាទ ភាគ2ណាបាទអានេះក្នុងកម្រិតមុំហ្នឹងណាបាទបណ្ដាឲ្យថ្ងៃនឹងយប់គឺមានរយៈពេលវែងខ្លីអូខេឥឡូវយើងបន្តទៀតបាទតើសមត្ថត្រីជាអ្វីបាទប្រពន្ធដែលលឺឯងសមត្ថត្រីបាទតែលឺឯងបាទចឹងសមត្ថត្រីណាបាទគឺជារយៈពេលនៃចំនួនម៉ោងពេលថ្ងៃណានិងចំនួនម៉ោងពេលយប់បាទ ចឹងចំនួនម៉ោងពេលថ្ងៃនិងចំនួនម៉ោងពេលយប់គឺមានរយៈពេលស្មើគ្នា ស្មើគ្នាមិនមានន័យថាបើសិនជាពេលថ្ងៃមានរយៈពេល12ម៉ោងនោះពេលយប់គឺមានរយៈពេល12ម៉ោងបាទចឹងមានថាចំនួនម៉ោងទាំងពីរហ្នឹងគឺវាស្មើគ្នាណាស្មើគ្នាបាទអាហ្នឹងគេហៅថាសមត្ថត្រីបាទហើយតតសមត្ថត្រីហ្នឹងគឺវាកាត់ឡើងណាបាទគឺវាកាត់ឡើង ក្នុងមួយឆ្នាំហ្នឹងគឺមាន2ដងបាទ មួយឆ្នាំគឺមាន2ដងណាបាទគឺនៅចាប់ពីថ្ងៃទី21អឺយើងមើលមកណាបាទគឺចាប់ពីថ្ងៃទី21មីនានិងថ្ងៃទី22ឬ23ខែឧសភាបាទចឹងសមត្ថត្រីគឺវាស្ថិតនៅចន្លោះហ្នឹងណាបាទវាស្ថិតនៅថ្ងៃហ្នឹងបាទយើងអាចសង្កេតមើលឃើញណាបាទ រូបភាពនេះគឺជារូបភាពនៃសមាជិកត្រីណាបាទនៅក្រុងអង្គរបាទនៅអង្គរវត្តណាបាទអញ្ចឹងកាលណាមានសមាជិកត្រី បាទណាអញ្ចឹងព្រះអាទិត្យគឺរះចំចំណុចកំពូលរបស់ប្រាសាទអង្គរវត្តបាទគឺនៅចំចំណុចកំពូលរបស់ប្រាសាទអង្គរវត្តណាបាទហើយក្រៅពីនោះយើងមើលខែនេះបាទ21មីនាបាទដល់ជូននេះបាទកក្កដាហ្នឹងគឺព្រះអាទិត្យគឺរះ ឈៀងទេអត់ចំប្រាសាទកំពូលប្រាសាទអង្គរវត្តទេណាបាទហើយចំពោះ12ធ្នូបាទ December ណាបាទគឺឃើញវារះដែរបាទគឺវារះក៏មិនចំកំពូលដែរបាទឈៀងដូចគ្នាណាប៉ុន្តែដល់ឡែកនៅថ្ងៃទី21និង23ណាកញ្ញាបាទ21មីនានិង23កញ្ញាបាទវាជាថ្ងៃតែមានសមត្ថត្រីអញ្ចឹងពេលនោះហើយគឺព្រះអាទិត្យគឺវារះចំចំណុចកំពូលរបស់ប្រាសាទអង្គរវត្ត ចឹងមានន័យថា គឺពេលវេលាពេលថ្ងៃនិងពេលយប់គឺមានចំនួនម៉ោងស្មើគ្នា គឺ12ម៉ោងថ្ងៃគឺ12ម៉ោងយប់បាទអូខេចឹងចង់ត្រង់ចំណុចនេះលោកគ្រូសូមបញ្ចប់ណាបាទលោកគ្រូសូមបញ្ចប់ត្រឹមហ្នឹងក្នុងវីដេអូនេះណាបាទចឹងនៅវីដេអូក្រោយណាលោកគ្រូនឹងបន្តពីចំណុចបាទមួយចំណុចទៀតគឺជាចំណុចបញ្ចប់ក្នុងមេរៀនទី1របស់យើងណាបាទអូខេ ចឹងវីដេអូរបស់គ្រូគូលោកគ្រូសូមបញ្ចប់តែប៉ុណ្ណេះបាទជាចុងក្រោយគឺលោកគ្រូសូមបាទអរគុណណាបងប្អូនដែលបានចូលមើលណាហើយលោកគ្រូជូនពរបងប្អូនហ្នឹងគឺទទួលបានភាពជោគជ័យណាក្នុងការសិក្សាបាទអូខេណាជួបគ្នានៅវីដេអូក្រោយបន្តទៀត